បាទអញ្ចឹងសហព័ន្ធបាល់ទាត់ក៏ចាប់ឆ្នោតឡើងវិញចាប់ឆ្នោតឡើងវិញអ្វីអ្វីមានការផ្លាស់ប្ដូរលេងដូចមុនទៀតហើយព្រោះរៀបចំមិនពាក្យហៅចាប់ឆ្នោតចាប់ឆ្នោតគឺតែម្ដងនឹងយកមិនតែដល់ពេលយើងចាប់ឡើងវិញអញ្ចឹងឧទាហរណ៍នេះគូ PSG ទៅប៉ះមួយ Man U ដូរដូរពី Man U ទៅ PSG ប៉ះមួយរៀលគូ PSG ប៉ះមួយរៀលនេះគឺជាគូដែលមានការរីគុណបាទទាំង PSG ក៏ដោយទាំងរៀលក៏ដោយក៏មិនមែនចង់ប៉ះគ្នាដែរ មិនមែនថាអា PSG ប៉ះរៀលសុបាយប៉ះមែនយូអត់សូវសុបាយប៉ះរៀលសុបាយអត់ទេប៉ះមែនយូរៀងសុបាយជាងប៉ះរៀលអ្នកដែលតវ៉ាគឺអាចថាក្រុមរៀលទាំងក្រុមរៀលទាំងក្រុម PSG ដោយអត់សុបាយចិត្តចំពោះការចាប់ផ្នែកលើកទី2នេះបើប៉ះមែនយូ PSG ដោយរៀងសុបាយចិត្តជាងប៉ះរៀលចំរៀលឥឡូវគីឡូធ្ងន់ដែរលេងឈ្នះរហូតនៅអេស្ប៉ាញបាទអញ្ចឹងបើថ្លឹងទៅចង់ខ្លាំងជាង Man U ខ្លាំងជាង Man U ផងក្នុងរដូវកាលហ្នឹង វាទៅជាសុយរៀលវិញណាបាទតែសុយសុយសុយ PSG និងសុយរៀលវិញទោះបី PSG មើលទៅជើងកីឡាករហាក់បីដូចដូចជាល្អល្អជាងរៀលក៏ពិតមែនក្នុងរដូវកាលនេះมันល្អខ្លាំងអីណាស់ណាណាបាទថាវាវាខ្ពស់ជាងរៀលបន្តិចបើថ្លឹងទៅបាទថ្លឹងគីឡូដូចវាយបុកហ្នឹងអាចធ្ងន់ជាងបន្តិចប៉ុន្តែក៏ PSG អត់សុវ័យចិត្តដែរបាទព្រោះដឹងថារៀលគឺជាក្រុមដែលជោគជាំដោយពាន Champions League បាទមានបទពិសោធន៍ឈ្នះពាន Champions League 12ដង12ដង ចឹងក្រុមដែលប៉ះក្រុមរៀលមិនសូវជាសុបាយចិត្តហ្មងទេបាទនិយាយការពិតទោះបីរៀលគេថារៀលឆ្នាំហ្នឹងលេងមិនល្អឬក៏លេងវាមិនក៏ដោយគឺក្រុមដែលចាប់ឆ្នោតហ្នឹងគឺថាបើគិចរៀលបានគិចសិនណាចាំទៅដល់វគ្គជ្រៅចិត្តចប់ឬក៏វគ្គផ្ដាច់ព្រាត់ទាំងប៉ះក៏បានដែរណានេះវាកន្លែងហ្នឹងរឿងអត់សុបាយចិត្តកន្លែងហ្នឹងងាកទៅក្រុមរៀននោះវិញសារព័ត៌មានម៉ាការបស់អេស្ប៉ាញបានចុះផ្សាយថាការចាប់ឆ្នោតនេះ គឺមានភាពអយុត្តិធម៌ សម្រាប់ក្រុមរៀលម៉ាឌ្រីតដោយហៅថាការចាប់ឆ្នោតនេះ UEFA មានបំណងនិងមានចេតនាធ្វើបាបក្រុមរៀលម៉ាឌ្រីតណាបាទថា UEFA មានបំណងនិងមានចេតនាក្នុងការធ្វើបាបក្រុមរៀលម៉ាឌ្រីតខណៈពេលដែលក្រុមរៀលម៉ាឌ្រីតគឺជាមុខសញ្ញាដែល UEFA កំពុងតែដៅមុខសញ្ញាថាគឺជាក្រុមដែលនិយាយមែនថាក្រុមគឺប្រធានក្លឹបលោក Florentino Perez ហ្នឹងគឺជាមនុស្សដែល UEFA កំពុងតែបាទដកដាន់ឲ្យគាត់ចាក់ចែងពីក្រមរៀលឬមួយក៏មានការផ្លាស់ប្ដូរអីមួយតាក់តិនទៅនឹងដោយបងប្អូនដឹងឆ្នាំទៅគឺ European Super League ដែលក្រុម Real Madrid ដែលមានលោក Florentino Perez គឺជាមេដើមគំនិតក្នុងការបង្កើតពានលីកអឺរ៉ុបថ្មីដែលចង់ក្បត់ចេញពី UEFA ដែលធ្វើ UEFA អត់សប្បាយចិត្តលោក Alexandre Seferin ដែលជាប្រធានរបស់ UEFA មិនសប្បាយចិត្តពីរឿងនេះទេហើយការចាប់ឆ្នោតលើកទី2នេះត្រូវបានសារព័ត៌មានជាច្រើននៅអេស្ប៉ាញជាពិសេសសារព័ត៌មានម៉ាកាធំមួយដែរបានចេញមកប្រតិកម្មបាទថ្ងៃស្អែកឡើងចាប់ឆ្នោតចេញមកប្រតិកម្មថា ការចាប់ឆ្នោតនេះគឺมันមានភាពសក្តិត្រឹមត្រូវផ្ទុយទៅវិញ គឺសហព័ន្ធបាល់ទាត់អឺរ៉ុបមានបំណងនឹងចេតនាចង់ធ្វើបាបក្រុមរៀលម៉ាឌ្រីដ បាទព្រោះដាក់ចាប់គូខ្លាំងឲ្យរៀលម៉ាឌ្រីតព្រោះរៀលដូចខ្ញុំនិយាយអញ្ចឹងប៉ះ PSG ឥឡូវហ្នឹងក្រុម PSG វាក្រុមដែលមាន Messi មាន Neymar មាន Mbappe បាទគេថ្លឹងទៅថាគីឡូ PSG ហ្នឹងគឺគីឡូធ្ងន់មួយនៅក្នុងអឺរ៉ុបបាទពីមុនរៀលប៉ះអឺបាយឺនរៀលប៉ះអឺតែប៉ាបាយឺនក៏ខ្លាំងដែរបាទប៉ះបាសេ ខ្លាចឥឡូវរៀលប៉ះបាសេលេងខ្លាចហើយប៉ះ AT ស៊ីផុយថ្ងៃមុន2-0 ទៅងាកទៅរូបជូនទូជូនទូឥឡូវលេងធ្លាក់ខ្លាំងណាស់នៅសេរី A ទៅប៉ះ Man City ណារៀលក៏ប៉ះ Man City ប៉ះ PSG ប៉ះ Bayern អានឹងរៀលខ្លាចឯងឥឡូវក្នុងចំណោម3ហ្នឹងរៀលប៉ះមួយឬក៏ប៉ះ Liverpool តែបើ Liverpool ទៀតសោតឲ្យតែជួបរៀលក្នុង Champions League លេងមិនសូវឈ្នះរៀលទេទោះបីខ្លាំងមិនក៏ដោយនឹងការឆ្នាំណាកន្លងទៅ2019 2020នឹងឃើញចាញ់ចាញ់រៀលម៉ាឌ្រីតនៅក្នុងវគ្គប្រៃប្រត UEFA Champions League 2018 2019បាទអញ្ចឹង ជួបក្រុមប្រមាណប្រមាណហ្នឹងគឺថារៀលអត់អឺបារម្ភហ្មងបារម្ភកម្រិតខ្ពស់ណាបាទអញ្ចឹង PSG និយាយទៅគឺក្រុមតែគេកោតខ្លាចមួយ បាទនៅក្នុងអឺរ៉ុបនេះពេលបច្ចុប្បន្ននេះហើយការដាក់បន្ទុក ទៅលើការចាប់ឆ្នោតនេះគ្រាន់តែថារិះគន់អញ្ចឹងតែអត់អាចបកក្រោយបានទេណាអត់អាចបកក្រោយបានទេគ្រាន់តែថាអាសាព័ត៌មានអេស្ប៉ាញ ជាពិសេសរៀលម៉ាឌ្រីតគឺមានអារម្មណ៍មិនល្អជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុបនឹងតាំងពីរដូវកាលមុន រឿង European Super League ដូចបងប្អូនបានដឹងហើយហើយចង់ដកខ្លួនចេញពី UEFA Champions League នេះហើយ UEFA ក៏គម្រាមដក Real មិនឲ្យលេងនៅក្នុង UEFA Champions League ផងដែរណាបាទហើយវាមានរឿងហ្នឹងវាវាតភាកដល់ថ្ងៃហ្នឹងអញ្ចឹងបានគេបដោតតែ Real នេះវាប្រតិកម្មតែខ្លួនឯងណាក្លឹបគេផ្សេងផ្សេងទៀតគេអត់អត់មានប្រតិកម្មអីទេប្រតិកម្មតែ Real ហើយនឹង PSG ហ្នឹងរៀងខ្លាំងជាងគេបាទពួក PSG គាត់ចាប់ប៉ះ Man U ក៏រៀងសុបាយជាងសុបាយចិត្តជាងប៉ះ Real តែបើបើសិនជាចាប់ឆ្នោតលើកទី2នេះឧទាហរណ៍ថា PSG ទៅប៉ះ Salzburg ទៅប៉ះ Benfica ឬក៏ប៉ះអីក្លឹបរៀងល្មមឬក៏ Sporting Lisbon អីអាហ្នឹង PSG មិនបែរជាមិនមិនអីទេបាទមិនមិនមិនតោមណោះទេលេងប្រាំមកប៉ះរៀលរៀងឆេវដែរហ្នឹងណាកង់រឿងរឿងរឿង UEFA Champions League ជាមួយនឹងសហព័ន្ធបាល់អឺរ៉ុបតអឺរ៉ុបមួយផងហើយមួយទៀតគឺរវាងក្លឹបក្លឹបហ្នឹងកំពុងតែឌឺដងដាក់គ្នារឿង ខ្សែប្រយុទ្ធបារាំងអឺអឹមបាប៉េនេះបាទរឿងអឹមបាប៉េនេះដែលអឹមបាប៉េហ្នឹងគឺគាត់មិនបន្តមិនព្រមបន្តកិច្ចសន្យាជាមួយ ក្រុមរៀលម៉ាឌ្រីតអឺមិនព្រមបន្តសេចក្ដីសន្យាមួយនឹង PSG ទៀតទេបាទឥឡូវ PSG ហៅអឹមបាប៉េមកចរចាកិច្ចសន្យាទៀតហើយបាទតែឃើញព័ត៌មានផឹកមិញហ្នឹង PSG ហៅមកទៀតហើយតែអឹមបាប៉េនៅតែអត់ឆ្លងអត់ឆ្លោយបាទគាត់ចង់ចេញគាត់ថាគាត់ចង់ទៅរៀល ណាគាត់ចង់ចេញហើយចេញឆ្នាំក្រោយនឹងចេញទៅ free ឯនោះបាទទៅតែទេគ្មានបានលុយមួយរៀលទេ PHC ប្រើយុទ្ធសាស្ត្រមួយគឺថាអាធិមិចគឺចងមកពេលនៅបានយូរប៉ុណ្ណាយកប៉ុណ្ណឹងទៅបាទអញ្ចឹងគាត់ខំតាក់តងតងបានមួយឆ្នាំទៀតហើយតែនៅតែមកដល់ថ្ងៃនេះម៉ោងនេះអឹមបាពេអត់នៅដូរចិត្តថាចង់បន្តកិច្ចសន្យាជាមួយនឹង PSG ទៀតឬក៏អត់ទេតែគេងលោថាអើ PSG លេងលេងលេងលេងឆ្នាំនេះឈ្នះ Champions League ចាគីឡូអឹមបាប៉េគាត់មនោចេតនាគាត់តទៀតយើងមិនដឹងណាតែមើលទៅខ្ញុំគិតថាទោះបីជា PSG ឆ្នាំប្រចាំពេញលីកក៏អឹមបាប៉េគាត់ចេញដែរព្រោះមានការសាកសួរកាលហ្នឹងមើលក្នុងកម្មវិធីស្អីមួយដែលអឹមបាប៉េគាត់សុភាជាមួយនឹង Thierry Henry នេះគាត់សុភាសុភាទៅគាត់និយាយគាត់ថាគ្រប់គ្នាកីឡាករទាំងអស់គឺសិនតែមានបំណងថ្នាក់លេងឲ្យក្លឹបធំធំក្លឹបដ៏ល្អមួយនៅក្នុងបាល់ទាត់ហើយនៅក្នុងពិភពលោកហើយអញ្ចឹងក្តីសម័យរបស់គាត់គឺក្រុមរៀលម៉ាឌ្រីតទោះបីជាឥឡូវហ្នឹងគឺគាត់ក៏ប្រឹងប្រែងលេងឲ្យក្រុម PSG ហើយមិន Mbappe មិនថាគាត់ចង់ចេញទៅរៀលហើយគាត់លេងមិនឲ្យលេងឲ្យ PSG អត់ល្អគាត់លេងល្អបាទតបចូលទីបានបានច្រើនអាស៊ីសបានច្រើនបាទគាត់ដាក់ចិត្ត100%លេងអញ្ចឹងណាបាទគាត់មិនថាអាឥឡូវគាត់ចង់ទៅរៀលឆ្នាំក្រោយគាត់លេងសូសូគាត់មិនសូវជាលេងអស់សមត្ថភាពគាត់លេងមកទំហឹងទៀតអញ្ចឹងបាន PSG មើលឃើញអញ្ចឹងគាត់ហៅតទៀតគាត់ហៅតគេសន្យាទៀតឥឡូវនឹងហៅទៀតតែគាត់ថាគោចំហររបស់អឹមបាប៉េគាត់ដឹងតែចេញហើយ ដឹងទៅចេញហើយហើយខ្ញុំនិយាយទៅ90%ហើយគឺទៅ Real Madrid បាទគ្មានក្លឹបណាក្រៅពី Real ទេបងប្អូនទោះបីវាមានធ្លាប់មានប្រចាំអារ៉ាមជាមួយ Liverpool ក៏ដោយក៏ខ្ញុំគិតថាមិនទៅ Liverpool ទេបាទព្រោះក្លឹបដែលគាត់និយាយតាំងពីក្មេងមកហ្នឹងគឺយ៉ាងស្អុយគាត់ត្រូវបំពេញក្តីសម័យរបស់គាត់ពីក្មេងបានម្ដងដែរបើគាត់នៅ Real មិនបានសុខសប្បាយបានគាត់ចេញពី Real ទៀតខ្ញុំអត់ដឹងទេតែអាក្លឹបបន្ទាប់ពី PSG នេះប្រកបជា Real Madrid ដែរបាទ នេះតាក់ទងរឿងអបាប៉េហើយនឹងរឿងឆាំពីលីកដែលខ្ញុំនិយាយតែប៉ុណ្្នឹងទេហើយបើយើងនិយាយពីឆាំពីលីកនេះបន្តថែមតិចទៀតក្លឹបណាដែលបងប្អូន មើលទៅថាអាចពិបាកជាងគេខ្ញុំមើលទៅគឺតា PSG មួយរៀលម៉ាឌ្រីតនេះហេពិបាកជាងគេហើយបន្ទាប់មកអាទេជាមួយនឹង Man U ក៏មិនស្រួលប្រហែលដែរ Man U គេចផត PSG ហើយទៅជួបអាទេក៏មិនស្រួលប្រហែលដែរណាបងប្អូន បាទខ្ញុំគាត់ថាក្លោអាទេនេះទៅ3ឆ្នាំនេះលេងមិនសូវល្អនៅក្នុងលីកឡាលីការបស់អេស្ប៉ាញមែនក៏ប៉ុន្តែអាទេបាននឹងកំពុង បាទអាទេគឺជាក្លឹបមួយពិបាកពិបាកខំបាទពិបាកខំយើងមើលក្នុងចាំពីលីឆ្នាំនេះវគ្គ16ក្រុមចុងក្រោយគ្រប់គ្នាគិតថាអាទេចាញ់ធ្លាក់នៅក្នុងវគ្គក្នុងពូលហ្នឹងតាចុងក្រោយទៅឈ្នះពកតូ3-1ណានៃបាទឡើងមកបានទៀតតែប៉ិតលីវើពូលហ្នឹងក៏មិនចង់ឲ្យអាទេឡើងមកដល់មកមកមកដល់វគ្គ16ក្រុមចុងក្រោយតាមដែរបាទចង់តម្លាក់អាទេចោលតែអាទេតាមមកបានទៀតយេអាទេម៉ាឌ្រីតអញ្ចឹងមែនយូប៉ាអាទេនេះក៏មិនសុខសប្បាយដែរណា បាទមិនសុខសប្បាយទេហើយអឺអ្វីដែលគេរងចាំមើលនោះគឺលោក Diego Simone Simeone របស់ក្លឹប ATE ដែលជាគ្រូបង្វឹកនិង Ronaldo របស់ Man U ដែលពីរនាក់ហ្នឹងគឺអាសាប៉ះពៀនិងឌឺដងគ្នានៅក្នុង ការប្រកួតឲ្យតែក្រុមរៀលប៉ះមួយ AT កាលហ្នឹង AT ប៉ះមួយ Juventus គាត់គាត់ឌឺនេះសាហាវបាទអញ្ចឹងគេចាំមើលពីរនាក់ហ្នឹងទៀតបាទកាលណាគូសត្រូវចាស់មិនជាកីឡាករកីឡាករតែជាកីឡាករនិងគ្រូណែដល់មើលដែរទៅពេលអញ្ចឹងអញ្ចឹង គូវាមែនយូជាមួយអាតេនេះខ្ញុំគិតថាជាគូខ្លាំងបន្ទាប់ពី PSG និង Real ហើយគូ Inter ជាមួយនឹង Liverpool ក៏ជាគូមួយដែល ខ្លាំងដែរតែខ្ញុំគិតថានៅមិនសូវល្អមើលដូចជា PSG និង Real ឬក៏ AT មួយ Man U ទេទោះបី Man U យើងធ្លាក់ជើងបន្តិចមែនប៉ុន្តែការចាប់ឆ្នោតប៉ះមួយ AT នេះគឺថាជាការប្រកួតមួយល្អមើលដែរបាទរវាងរវាង Inter មួយ Liverpool ប្រហែលគ្នាដែរទេបងប្អូនបាទនិយាយទៅនោះវាមិន តែអត់ទេបាល់បាល់ទឹកបាល់តតអ៊ីតាលីបាល់តតអ៊ីតាលីប៉ះក្រុមអង់គ្លេសមិនសូវជាឈ្នះអង់គ្លេសប្រហែលទេណាមិនសូវជាឈ្នះអង់គ្លេសប្រហែលទេ ចាក់ស្ដែងយើងឃើញហើយបាទយើងឃើញហើយក្រុម AC Milan ក្នុងឆ្នាំហ្នឹងលេងនៅក្នុងពូលចាញ់ Liverpool ទាំងពីរលើកបាទហើយ AC ហ្នឹងជាងខ្លាំង Champions League មួយដែរណារបស់បាទរបស់អឺបាទរបស់អ៊ីតាលីតែបើប៉ះជាមួយនឹង លីវើពូលនឹងដេករបស់លីវើពូលមកបាទអញ្ចឹង Inter ប៉ះលីវើពូលក៏មិនសុខសប្បាយរបស់លីវើពូលមកបានដែរតែ Inter បច្ចុប្បន្នគឺលេខ1នៅក្នុង Calcio Italy Serie A មកដល់សប្តាហ៍ទី17ហ្នឹង Inter ឡើងលេខ1ហើយ AC Milan លេខ2លេខ1 40ពិន្ទុលេខ2 AC នឹង39ពិន្ទុអញ្ចឹងយើងឃើញថា Inter លេងឡើងជើងជាលំដាប់ដែលធ្វើឲ្យ Liverpool មាន ក្តីបារម្ភគួរសមដែរតែមិនខ្លាំងពេកទេខ្ញុំគិតថា ខ្ញុំគិតថាលីវភូលឈ្នះនឹងឡើងទៅវគ្គបន្តទៀតព្រោះអីមិនបានខ្ញុំទាយថាឈ្នះព្រោះខ្ញុំរើស3ក្រុមមានលីវភូលមានបាយឺនមាន PSG ខ្ញុំគិតថាក្នុងឆ្នាំហ្នឹងមានមួយក្នុងចំណោមហ្នឹងអាចឈ្នះពាន Champions League បាទឥឡូវឡើងមកផុតទាំង3ណាឆ្នាំទៅខ្ញុំទាយថាខ្ញុំទាយថា Man City ខ្ញុំទាយថាអឺដូចមាន PSG អត់ទេក៏នឹងភ្លេចបាត់ទៅមាន Man City មាន PSG ដែរក្នុងឆ្នាំហ្នឹងខ្ញុំខាងមុននេះខ្ញុំភ្លេចបាត់ទៅ ហើយមួយទៀតស្អីទេខ្ញុំខ្ញុំទាយកមួយដែរដូចបាយឺនហ្នឹងដែរបាទឆ្នាំទៅដូចខ្ញុំយកបាយឺនហ្នឹងដែរបាទហើយ PH Man City ឡើងដល់ផ្ដាច់ព្រាត់ទៅចាញ់ Chelsea ណាឆ្កុយទៅឥឡូវឆ្នាំនេះខឹង Man City លេងយកលេងយក Man City ខ្ញុំខ្ញុំយក PSG ម្ដងខ្ញុំយក PSG ព្រោះ PSG ឆ្នាំហ្នឹងមាន Messi គាត់ថាហ្នឹងហើយខ្សែប្រយុទ្ធរបស់ PSG មុតជាងគេបាទក្នុងចំណោមក្លឹបលើពិភពលោកនេះពេលបច្ចុប្បន្នហ្នឹងអញ្ចឹងខ្ញុំយក Bayern ខ្ញុំយក PSG ហើយខ្ញុំយក Liverpool គិតថាមានមួយក្នុងឈ្នះឈ្នះពីអញ្ចឹងខ្ញុំមានរឿងអីខ្ញុំទៅកាន់ជើង Inter ខ្ញុំមានរឿងអីខ្ញុំទៅគិតថា Inter ឈ្នះ Liverpool Inter ប៉ះនេះនិយាយរួមក្រុម Liverpool ក៏ដោយណាដូចក្រុម Real អញ្ចឹងក្រុម Liverpool ណាបាទដូចក្រុម Real អញ្ចឹងក្រុមដែលឡើងមកដល់វគ្គចាញ់ជ្រុះនេះអត់មានក្រុមណាមកចង់ប៉ះ Liverpool ក្នុងវគ្គហ្នឹងទេនិយាយកម្មការពិតហើយ Liverpool ឆ្នាំហ្នឹង Champions League Group Stage ល្អឥតខ្ចោះអត់ដែលចាញ់សូម្បីតែមកប្រកួត5ប្រកួត 6មិន5ប្រកួតទេ10 10ប្រកួតឈ្នះទាំង10បាទក្នុងពូលបាទត្រូវលេងអឺមិន10ប្រកួតទេ4ក្រុមអឺ3 2ហ្នឹងហើយ6ប្រកួតឈ្នះទាំង6ច្រឡំ10ប្រកួត6 3ដង18 8 8ដល់10ពិន្ទុពេញបឹបលីវភូលបាទក្នុង UEFA Champions League រដូវកាលនេះ បាទគឺជុំក្នុងពូលខ្ញុំនិយាយពីជុំក្នុងពូលណាអញ្ចឹងអត់មាន ក្រុមណាមកចង់ប៉ះមួយលីវភូលទេប្រូយើងមើលពីស្ថិតិលេងហ្នឹងក៏អត់ឃើញថាអត់ចង់មានក្រុមណាមកប៉ះមួយលីវភូលដែរ AC Milan ដេកស្អាតទាំងពីរជើង AT Madrid ដេកស្អាតទាំងពីរជើងពកតូដេកស្អាតទាំងពីរជើងវាក្នុងពូលហើយពូលរបស់លីវភូលនេះគឺពូលដែល ចាប់ឆ្នោតមករឿងរៀងពិបាកជាងគេទៀតគិតថាប៉ះគីឡូប្រហែលប្រហែលគ្នាទៀតមានអីលីភូស៊ីផុយទាំងអស់បាទអញ្ចឹងគាត់ថា Inter មកប៉ះ Liverpool ស្រួលអត់មែន Inter ចង់ប៉ះ Liverpool ទេហើយ Liverpool វាសយដែរអាចាប់ឆ្នោតលើកទី1ប៉ះ Salzburg កណ្ដោះទេក្រុមដែលមានបទពិសោធន៍ស្ទើរតិចតួចស្រួយស្ដើងនៅ Champions League វា16ក្រុមគ្នាបានឡើងមកគ្នាសប្បាយចិត្តចង់ងាប់អីមកចាប់ឆ្នោតប៉ះ Liverpool ណាឥឡូវចាប់ឆ្នោតលើកទី2 លីវើពូលទៅប៉ៃអ៊ីនធឺវិញហើយសាស្បឺកហ្នឹងទៅជួបជាមួយនឹងបាយយ៉ឺនកាចោតទឹកកពើឡើងលើខ្លាណែណែសាស្បឺកគ្នាចុះចូលទឹកកពើចាប់ឆោមួយលីពូខ្លាចលីពូមួយតែសាល់ស្បឺធ្លាប់លីស៊ីលីពូហើយណាម្ដងជំនាន់សម័យហាឡាន់នៅមីណាមីណុកហើយនឹងវ៉ាងហ៊ីឆាន់ដែលឥឡូវខ្សែប្រយុទ្ធកូរ៉េលេងនៅលេងនៅដល់វ៉លវើហាំតុនណា បាទជំនាន់ហ្នឹងបងប្អូនមើលកាលហ្នឹងលេងក្នុងពូលណាមីណាមីណូទាត់ចូលទីលីវភូលមួយនៅដីលីវភូលវ៉ាងហេឆានហ្នឹងគាត់កឹបវើជីវ៉ាន់ដៃកដែលជាកម្ពុជាខ្សែការពារដ៏ល្អលើលោកផឹងដែលចកេះទាត់ចូលទីទៀតណាពីថ្ងៃហ្នឹងមកលោកយូហ្គិនឃ្លូគាត់សម្លឹងមើលចុះមកមីណាមីណូហ្នឹងល្អដែរដល់ការក្រួយទិញយកមក7លានជាងយកមកចតឥឡូវប៉ះមួយលីវភូលហ្នឹងសាសបឺករៀងមិនសូវមិនសូវភ័យហ្មងធ្លាប់លេងមួយលីវភូលម្ដងហើយ បាទហើយតបឈ្នះលីពូលនឹងដីលីពូលទៀតលើចាប់លើកទី2ម្រាយទៅប៉ះបាយយឺនគីឡូធ្ងន់ទៀតបាទបាយយឺននេះគឺក្នុងចាំលីកឆ្នាំនេះក៏សាហាវណាស់ដែរបងប្អូនបាទសាហាវណាស់ដែរនេះបាយយឺននឹងដូចជានេះដែរបាយយឺននឹងឈ្នះរហូតដែរក្នុងពូលខ្ញុំមើលតិចមើលចុះទឹកអំពើឡើងលើខ្លានេះវាក់ group stage group stage បាយឺនមើលយេបាយឺនដូចជាអាហ្នឹងហើយដូចលីពូលឈ្នះរហូត 8 10ប្រកួត8 10បន្ទុក6ប្រកួត8 10បន្ទុកពេញបឹបដូចទីពូអញ្ចឹងមានស្អីទៀតបាទមានស្អីទៀតអញ្ចឹងអត់មានទៅថាបៃអ៊ីនត្រូនឹងប៉ះណាក៏ក៏ទូដែរសាល់ស្បឺកតែកុំនិយាយបងប្អូនកុំនិយាយសាល់ស្បឺកឆ្នាំហ្នឹងមានសិលឹកអាត់មួយមានពីរវិញ្ញាអស់តាមពិតតែគាត់ថាខ្ញុំចង់និយាយថាសិលឹកអាត់មួយហ្នឹងគឺបងប្អូនបាយស្គាល់ហើយសាវិតអាឡម៉ង់ការីមអាត់ដេយ៉ាមី ដែលបាសេឡូណាបាយឺនមីនិចបាដតម៉ាន់កំពុងតាមទិញណាកីឡាកររបស់សាល់ស្បឺកនេះខ្សែប្រយុទ្ធអ៊ុយ21ឆ្នាំរបស់អ៊ុយ19ឆ្នាំរបស់អាល្លឺម៉ង់ណាបាសេឥឡូវដូចជាការ៉េមដេជាមីគាត់បដិសេធហើយនៅតែឃើញព័ត៌មានចុះផ្សាយថ្ងៃហ្នឹងអាប់ដេតប្រហែលម៉ោងមុនអឺអាដេជាមី reject Barcelona បាទច្រានចោលនឹងសំណើរបស់បាសេបាត់ហើយណា រេយមីនេះយុវជនដែលគេគិតថានឹងលេចធ្លោមិនចាញ់អនាគតរបស់ Erling Haaland ដែលបានផ្ទេរពី Salzburg ទៅ Dortmund ប្រហែលទេហើយលើ Dortmund គាត់ចាប់ផ្ដើមមកណាគាត់ឃើញពងឡើងជើងអញ្ចឹងឡើងតម្រង់អញ្ចឹងគាត់ចាប់ផ្ដើមបញ្ជូនភ្នាក់ងារទៅចរចាផ្ទាល់បដ ாய் បាទបញ្ជូនភ្នាក់ងារទៅចរចាផ្ទាល់ផ្ទាល់ផ្ទាល់ផ្ទាល់បានថា Dortmund លុកជ្រៅជាងគេឲ្យចាប់អារម្មណ៍ទៅហ្មងអត់មានចាំបាច់ ស្ទាបស្ទងស្ទាបស្ទងអីទេដតបានចូលទៅប្រយុទ្ធអ្នកងារទៅចរចាឥឡូវពងចរចាជាមួយនឹងក្រីមអដេញមីដែលគេគិតថាដតម៉ាន់នឹងយកមកជំនួសកន្លែងរបស់អឺកីឡាករ Erling Haaland ដែលដតម៉ាន់នឹងអនុញ្ញាតឲ្យ Erling Haaland ចាក់ចេញនៅរដូវក្តៅក្រោយបាទអញ្ចឹងគ្រូអ្នកថ្មីមកជំនួសបានបានដតម៉ាន់ឲ្យ Haaland ចេញអញ្ចឹងទំនោរនេះគឺដូចពីមុនអញ្ចឹងដូចដូចដតម៉ាន់យក Haaland មកពី Salzburg ពីមុនដូចគ្នាអញ្ចឹង បាទមើលទៅឥឡូវកុំឃើញថា Salzburg ស្រួលតិចសង្ស័យលេលើលេលើ Salzburg ដាក់ដឹបបាទអញ្ចឹងតាក់តងទៅនឹងរឿងការីមអាដេជមីនេះគាត់បាទគាត់គាត់គឺជាតារាមួយរូបរបស់ Salzburg ដែលអាចដែលអាចធ្វើភ្ជុះភ្លៀងណាដែលអាចធ្វើភ្ជុះភ្លៀងនៅក្នុង Champions League វគ្គ16ក្រុមនេះក៏ថាបានដែរយើងកុំឃើញថាអីចុះ Salzburg មើលទៅគីឡូដូចស្រាលជាងគេអត់ដែរឃើញឡើងមកដល់វគ្គ6ដល់10ចុងក្រោយ មើលទៅដូចដូចដំណងគេអាចយកឈ្នះបានណាតែយើងកុំគិតអញ្ចឹងណាបាទគេលោអ្វីៗវាអត់ដូចការយើងរំពឹងទុកណាបាទបាទគេថាខ្លាស៊ីគោគេទៅគោជុលខ្លាវិញក៏មានដែរបាទអឺគូមួយទៀតអាចថាងាយស្រួលដែរគឺ Man City បាទ Man City ប៉ះជាមួយនឹង Sporting ងាយស្រួលទេបាទ Man City អាចឡើងទៅទៀតហើយបាទ Man City នោះហើយ Chelsea ក៏ដូចជាស្រួលដែរបាទប៉ះ Lille តែខ្ញុំនិយាយថាស្រួលស្រួលអញ្ចឹងណាបងប្អូនស្ដាប់តែខ្ញុំអញ្ចឹងតែកុំគិតថាស្រួលណាបាទពួកក្រុមដែលឡើងមកដល់វគ្គនេះហើយមិនមែនជាក្រុមស្រួលប៉ុន្មានទេបាទហើយមួយទៀតគឺ Benfica Benfica មួយអាយ៉ាក់ Benfica មួយអាយ៉ាក់នេះអាយ៉ាក់ឆ្នាំនេះលេងល្អបាទក្នុងចំណោមក្រុមធំធំខ្ញុំខ្ញុំនិយាយរួមទៅ Man U ខ្ញុំគិតថាលេងយ៉ាប់ជាងអាយ៉ាក់ផងក្នុង Champions League ឆ្នាំនេះណា Man U លេងយ៉ាប់ជាងអាយ៉ាក់ផង Juventus លេងយ៉ាប់ជាងអាយ៉ាក់ផងឆ្នាំនេះ ចឹងអាសាក់ស្ថិតក្នុងចំណោមក្រុមខ្លាំងខ្លាំងដែលខ្ញុំរឹសថានឹងអាចឆ្លងទៅវគ្គ8ក្រុម6ក្រុមខ្ញុំគិតថាទៅវគ្គខ្ញុំគិតថាទៅវគ្គ8ក្រុមគឺមានទី1 Man City ទី2 Bayern ទី3អាសាក់ទី4 Liverpool ទី5 PSG និងទី6 Man U មួយ AT ខ្ញុំពិបាកសម្រេចយកមួយពីពីនឹងខ្ញុំដូចស្ទាក់ស្ទាក់ស្ទើរមិនដឹងមានមួយទៅមួយអត់ ខ្ញុំរៀងប្រហែលគ្នាទាំងពីរនឹង AT មួយ Man U ឆ្នាំលឹងគុណភាពប្រហែលគ្នាទេបាទតែខ្ញុំរើស6ទៅវគ្គ8ក្រុមខ្ញុំរើស Bayern រើស Man City រើស Ajax បាទរើស Chelsea រើស Liverpool ហើយនឹង PSG ហើយរវាង Inter ជាមួយនឹង Liverpool ខ្ញុំយក Liverpool រវាង Juventus មួយ Villarreal ខ្ញុំចង់ចង់ទៅយក Villarreal ផងបាទរវាង Villarreal មួយ Juventus ឆ្នាំនេះយូវន្ទូលេងអន់ពេកបាទតែគីឡូក្នុងឆាំពីលីកលេងយើងគ្រាន់បើតែបើសិនក្នុងលីកយើងធ្វើលេងលីកយូវន្ទូស្រែងោឆ្នាំហ្នឹងបាទអញ្ចឹងខ្ញុំសឹងចូលវីរៀលផងវីរៀលលេងល្អណាបាទវីរៀលលេងល្អបាទអញ្ចឹងសឹងតែយកវីរៀលបាទរវាងវីរៀលមកយូវន្ទូនេះតែ Chelsea មួយលីលខ្ញុំសុំយក Chelsea ហើយបាទក្រុមការពីម្នៃជើងឯកឆ្នាំឆ្នាំទៅបាទទោះបី Chelsea ឥឡូវគ្នាវាអន់ខ្សែប្រយុទ្ធបន្តិច បាទលូកាគូលូអីធូនក្តិតបាត់ទៀតហើយហើយ winner វិញអីហ្នឹងក៏ត្រឹងហៅក៏មិនបានអញ្ចឹងបញ្ហារបស់ Chelsea គឺខ្សែប្រយុទ្ធ Chelsea រងៃលេងពឹងលើបម្រើប្រយុទ្ធទាំងអស់បាទពឹងលើបម្រើប្រយុទ្ធទាំងអស់ប្រយុទ្ធ0 Chelsea រងៃហ្នឹង winner ហើយនឹងលូកាគូនឹងទិញមកហិនតលុយអត់បានកម្យោចអីផងលូកាគូល្អដំបូងបន្តិចបាទឥឡូវត្រឹងបាត់អញ្ចឹងរបៀប Chelsea លេងនេះគឺពឹងលើបម្រើប្រយុទ្ធទាំងអស់ សូម្បីមិនសិទ្ធិក៏ដោយគ្នាមិនតន់រោប្រយុទ្ធក្នុងប្រអប់ឃើញក៏ពឹងលើបំរើប្រយុទ្ធទាំងអស់ដែរណាហើយបើលីវើពូលក៏យើងឃើញរាល់ថ្ងៃនេះម៉ាណេសាឡាគាត់លីបំរើប្រយុទ្ធដែរគាត់មិនប្រយុទ្ធក្នុងចំតួទេឌីអូហ្គោដាឡតក៏ប្រយុទ្ធបំរើប្រយុទ្ធដែរសិតតែក្រុមលីងបំរើប្រយុទ្ធណាប្រយុទ្ធប្រអប់ ធំត្រូវរបស់លីវើពូលនោះដែល Firmino តែ Firmino ឲ្យទៅដាក់លេងក្នុងប្រអប់គាត់មិនសូវចូលចិត្តក្នុងប្រអប់ហ្នឹងគាត់ចេញតែមកក្រៅដែរណា បាទគាត់នៅក្នុងប្រអប់បានតិចតួចអញ្ចឹង style លេងនេះគឺលេងទាំងអស់គ្នាតែវាមួយយ៉ាងដែរហើយបើ Divock Origi អាហ្នឹងនឹងបញ្ជូនប្រអប់ចំតួអញ្ចឹង Divock Origi ក៏ដោយអឺ Divock Origi គាត់ប្រហែលជាអាចបានលេងច្រើននៅខែ1ពាក់កណ្ដាលខែ1ទៅហើយគាត់បានលេងច្រើនហើយពីព្រោះកីឡាករអាហ្វ្រិកដូចជាម៉ាណេហើយនិងសាឡាគាត់ត្រូវជាប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍បាទ African Cup of Nation បាទពានរង្វាន់ជើងឯកប្រចាំអាហ្វ្រិកដែលលេងរយៈពេល1ខែណាអញ្ចឹងលីវភូលបាត់តារាឆ្នាំទាំងពីរដួងរបស់ក្លឹបគឺម៉ាណេនិងសាឡាហើយមួយខែហ្នឹងអញ្ចឹងក្លឹបកំពុងតែស្វែងរកនៅកីឡាករមកជំនួសដូចមានខ្សែបំរើដែលខ្ញុំនិយាយក្នុងប្រធានបទខ្ញុំនិយាយចូលទៅហ្មងគឺខ្សែបំរើរបស់ក្លឹបប៉ុកតូលូវីឌីយ៉ាសលូវីសឌីយ៉ាសដែលជាកីឡាករអន្តរជាតិរបស់កូឡុំបៀបាទឥឡូវនេះលីវើពូលចង់បានមែនយូចង់បានពីរហ្នឹងគឺ កំពុងប្រជែងគ្នាដើម្បីយកខ្សែបម្រើអន្តរជាតិរបស់ក្លឹបបៀមបម្រើប្រយុទ្ធដែរដើម្បីយកមកជំនួសបាទការវត្តមានរបស់សាឡាឬក៏ម៉ាណេនៅខែ1នេះហើយបានលេងលេងលេងលេងលេងពងដេញបន្ទុកគ្នាអញ្ចឹងដកកីឡាករឆ្នាំឆ្នាំចេញអស់ពីអីចឹងទៅបងប្អូនដឹងហើយបាទអាចធ្លាក់ទម្រង់មួយផ្លែតហ្នឹងពី3ប្រកួតហ្នឹងគេនាំវឹកវិញវឹកណាមិនស្រួលទេណាបាទបើ Chelsea យើងឃើញខ្សែប្រយុទ្ធនៅខាងលើហ្នឹងអត់មានអាហ្វ្រិកទេ Man City ក៏អត់មានអាហ្វ្រិកដែរ អមានរយៈម៉ារ៉េសមួយបាទក្រៅហ្នឹងអត់មានអាហ្វ្រិកទេអង់គ្លេសអាប្រេស៊ីលព័រទុយហ្គាល់បាទនៅខាងលើមកប្លុកលើហ្នឹងណាដូចជាមានអត់មានកីឡាករអាហ្វ្រិកប៉ះពាល់ទេបាទតែលីវភូលកីឡាករអាហ្វ្រិកល្អទាំងពីរមិនតែជាកីឡាករតែការពារឬក៏ក្នុងតំបន់ដែលមានជំរឿសច្រើនទេក្នុងជាកីឡាករ key player ទាំងទ្វេហ្មងម៉ាណេនិងសាឡាអញ្ចឹងវិបត្តិរបស់លីវភូលគេអាចគិតថា បើសិនជាលីវភូលទប់ជាប់នៅអំឡុងខែ ពីខែពាក់កណ្ដាលខែ1ដល់ពាក់កណ្ដាលខែ2ហ្នឹងគឺអូខេហើយតែបើទុបអត់ជាប់ទេរបូតដល់3 4ប្រកួតអាចមានសិទ្ធិវ៉ាទៅឬក៏ Chelsea ឡើងមកវិញបបណាវាអាចអកសិលប៉ុណ្ណឹងបាទ